បើបើសិនជាអាក្រោមថាអាក្រោមវាគៀងអាក្រោមវាវាវាវាវាវាធ្លាក់អីណាដល់ពេលទៅអាកដាលហ្នឹងប្រយ័ត្នទៀតផលផកបាំងនេះខំដេញបើពីអ្នកប្រូណូដេញអើយដេញបើមកទីគាត់គាត់គាត់អត់ឡាយទេបើគាត់បំរើការពារដេញគេផងអតៈគេផងតែដល់ពេលមកខូចខូចនៅអាខ្សែការពារឯងនេះហើយធម្មតាខ្សែប្រយុទ្ធមានបាល់សុទ្ធប្រកាសឱកាសច្រើនវាធម្មតាគឺរំពឹងលើខ្សែបំរើយកបាល់ទៅឲ្យសុទ្ធតែមិនអញ្ចឹងបាទដល់ទៅពេលអាបំរើ មិននឹងមានបាល់យកឡើងទៅផងបានបាល់ខូចមកវិញបានបាល់ខូចវិញដល់ពេលអញ្ចឹងគ្នាប្រយុទ្ធមានអីហើយយប់មិញរ៉ូណាល់ដូរកន្លែងលេបបានទេច្រឡាត់មកឆ្វេងផងឆ្វេងរត់ទៅឆ្វេងជន់រ៉ូសានឆូអើមកកណ្ដាលគេគៀបជាប់ទៅស្ដាំជន់ជាមួយអាក្រេនវូដដល់ពេលអញ្ចឹងគាត់អត់ដឹងថារ៉ូកន្លែងណាលេងឲ្យវាពិតប្រកបទេហើយសំខាន់ឲ្យបាល់យប់មិញហ្នឹងឲ្យមិនច្បាស់ទៀតបើយប់មិញមានតែបាល់ក្រោះទេដែលថាអាចឲ្យរ៉ូណាល់ដូតែតឬក៏លោតហក់កាប់ស៊ីโซអីហ្នឹងតែបើថាឲ្យបាល់រ៉ាឲ្យគាត់សុទ្ធ មិនទេយប់មិញមានឱកាស3ដងរ៉ូណាល់ដូសុទ្ធជើង ទី1ស្រាលជើងទី1មកជើងដែលគាត់ថែមហ្នឹងចំចំចំចំចំអ្នកចាំទីអាទី2ដែលគាត់កឹបហើយដែលដែល Marco Rashford បោះឲ្យហ្នឹងវាចង្រៃឲ្យវាមិនផុតដៃអាកូនហ្នឹងទៀតណាមានតែពីរជើងគាត់យប់មិញតែគាត់សុទ្ធបានល្អហ្នឹងហើយសុទ្ធពេញឯឡង់តែវាអត់ចូលស្ដាយយប់មិញទោះបីសាច់បាល់បោះមែនយូទោះបីរ៉ូណាល់ដូយប់មិញគាត់អត់សូវមានបាល់លេង តែគាត់មានបាល់សុទ្ធ តែអាចថាវាសួយមកយុបវាសួយផងយុបមិញបើសួយតែទោះបីយ៉ាងម៉េចក៏ក៏កំហុសនេះបើពូផ្ទាល់ក៏មិនបន្ទោសទៅលើរ៉ូណាល់ដូដែរបើពូបន្ទោសធ្ងន់ជាងគេនឹងគឺបន្ទោសទៅលើអាក្លោកហ្មងអត់មានបន្ទោសទៅលើអាណាទេគឺបន្ទោសទៅលើអាក្លោកហ្មងហើយប្រធានក្លឹបរបស់ Man U បងប្អូនតកោ Glazer នឹងមិនដឹងថាត្រូវអោបកសោបដល់ណាទីទេបើវាលមមហើយវាលមមសម្រាប់ចិត្តដោគ្រូចោលទៅដោសូខៀទៅ ដឹកនាំគេបាញ់ត្រូវគ្រាប់ស្អីទេមិនដែរចេះលេងល្មិចទេអាតម្រងប្រយុទ្ធ43 433នឹងអត់លេងអត់ដាក់ហ្មងហើយម៉ាណា3រដូវកាលហើយនៅតែប៉ុណ្្នឹងទេអា4231គេនឹងឯងនិយាយពីអូយពេញចិត្តណាស់អា4231នឹងនិយាយពីចូលចិត្តណាដាក់តាហ្នឹងលេងតាហ្នឹងអា4231ហ្នឹងឯងចង់ប៉ះក្រុមណាក៏ដោយឯងប៉ះក្លឹបណាក៏ដោយអញដាក់តាហ្នឹងអញដាក់តា4231ហ្នឹងអាលេងការពារទប់ហ្នឹង អត់ចេះលេងប្រយុទ្ធដូចឆើស៊ីដូចលីវភូលនេះមែនទេអីទេអត់ចេះទេមើលតម្រង់លេងរបស់របស់របស់របស់របស់ឆើស៊ីរបស់មែនមែនទេរបស់លីវភូលមកអត់សាមញ៉ាំទេដាក់ឲ្យ4 3 3ហើយចង់ប៉ះណាប៉ះហើយអត់មានបបាក់ទេការពៀ4បំរើ3ប្រយុទ្ធ3ដល់អាឈូតមែនយូនេះអាតាសូវខៀមដឹកនាំនេះដឹកនាំនេះអាចចុះនោះដេញចោលក៏មានមិនស្ដាយដែររដូវកាលហ្នឹងកុំកុំកុំកុំរំពឹងស្អីក៏គ្មានបានដែរ ដឹកនាំដោយឡាប់នេះសំបីតប៉ូស្កូលអតីតកីឡាកររបស់មែនយូផងប៉ូស្កូលមិនទាំងជឿជាក់លើលើអតាសូខៀផងប៉ូស្កូលតែមាន12ក្លឹបទេដែលអាចលើកពានព្រីមលីកបាននោះទី1លីវើពូលទី2មែនធីតែបើឲ្យស៊ូគាត់ទៅយកមែនមែនមែនយូគាត់ថាមែនយូចប់ហើយយកគាត់ដឹងឯហ្នឹងគាត់ឃើញបច្ចុប្បន្នហ្នឹងគាត់ឃើញជាក់ស្ដែងហ្នឹងបើលេងដូចត្រូវគ្រាប់យ៉ាងនេះហើយមិនបាច់ចាំប្រើលុយបាច់ចាំទិញកីឡាករអីចាយលុយទិញមករាប់រយលានចង់យកអឹមបាប៉េយកហាឡានមកទៀត អត់កើតទេលេខតែប៉ុណ្្នឹងឯងវាអស់ហើយវាគ្មានអីឡើងជាងនឹងទេ ចង់យកអាណាមកក៏ដោយចង់ទិញអានដែកមកចង់ទិញហាឡានមកក៏នៅតែប៉ុណ្្នឹងទេ ចូលមកអាបើគ្រូដឹកនាំអញ្ចឹងហើយសួរទៅយកអាណាមកលេងទៀតអឺឥឡូវយើងគិតថាជើងក្រោមលោហើយ មានទាំងវ៉ារ៉ាមានអីជិញមកពីទិញមកពីរៀលម៉ាឌ្រីតបំរើកប់ហើយនោះ Bruno Fernandes Paul Pogba សិតតែនេះឲ្យបាល់ទៅចាប់ដាក់ដោយក្រាកាទេឡើយហីអឺ ហើយប្រយុទ្ធឥឡូវម៉ាកូរ៉ាហ្វូតជាហើយរ៉ូណាល់ដូក៏មានហើយសានឆូក៏មានហើយគ្រីនវូដក៏មានហើយរ៉ូបប៉ុណ្ណាទៀតវេលាកោបាននិយាយពីស្ពីតអត់មានណាក្រោមប៉ែតទេសុទ្ធតែប៉ែតឡើងទាំងអស់អញ្ចឹងបើគ្រូដឹកនាំអញ្ចឹងឲ្យស៊ូទៅដើម្បីចង់ស្នើទៅក្លឹបនឹងឲ្យទិញអាណាទៀតលោក ដី2ហិកតានៅកំពង់សោមទិញទិញតែ2នាក់នឹងចង់អស់លុយហ្នឹងទិញសានឆូមកជិត100លានទិញវ៉ារ៉ាន់ពីរៀលមក50លានជាង លក់បានប្រហែលលក់ដីពីអេតាឬបងសោបាន2ប្រហែល200លានលក់ឲ្យចិនហើយយកលុយមកទិញអាពីរនាក់ហ្នឹងហើយមកដឹកនាំចេះនេះសួរថាឲ្យក្លឹបលក់អីទៀតហើយសួរឲ្យក្លឹបមែនយូលក់អីទៀតអញដឹងឃើញមែនយូលេងឲ្យកាចល្មិចទេអាកូនថានិយាយមែនមកពូនិយាយមែនពូនិយាយមែនយូនិយាយដោយសាររ៉ូណូនេះរាល់ថ្ងៃនេះដោយសារគាត់ទេណា បើគាត់ដូរទៅបើបើបង្កើតឲ្យគាត់ចេញបញ្ជូនទូដោយពាក្យចាមរាមថាគាត់ទៅមែនធីអូអញនិយាយងាប់ចោលហ្មងមកទៅមែនធីបើថាទៅមែនធីវិញណាលប់មកសបាយនិយាយងាប់ហ្មងតែវាចង្រៃអីចូលឡើងយល់ឡើងបែរមកមែនយូវិញពេលហ្នឹងបើសិនជាកុំលោកគ្រូលោកលោកគ្រូតាសើលិចតេទៅតេទៅនិយាយមួយរ៉ូណាល់ដូក៏គាត់មកដែរគាត់ប្រុងមកមែនធីមែនតើមែនធីកំពុងរោគខ្សែប្រយុទ្ធផងទៅញ៉ាណាកុំបានទៅញ៉ាណាកុំបាន ប៉ាប់គាត់ប្រុងយករ៉ូណាល់ដូមកតែដោយសារតែសរឡេចគាត់មានមនោចេតនាជ្រាលជ្រៅច្រើនជាមួយរ៉ូណាល់ដូក៏មិនរ៉ូណាល់ដូអត់មកមែនយូទេឥឡូវវាចប់ហើយចប់សពគ្រប់ហ្មងលេងនឹងជាលេងតែមិនទេលេងឲ្យទៅថាមែនយូលេងចាំមើលអាដំបងឡើយអាបើកឆាកតង់ទី1អត់ហ៊ានលេងទេទៅបាយនៅនោះហើយធ្វើត្រេកត្រេកត្រេកត្រេកត្រេកត្រេកចាំតែពេលគេដាក់មួយភ្លឹបតាំងធ្វើលេះឡោះហើយតាំងប៉ឹកតាំងប្រឹងហើយ វាអត់លេងវាអត់បានតែវាអត់ដាក់ទៅកាចដូចលីវភូលដូចមែនទីដូចឈើស៊ីទេវាលេងគេគាត់តែគេកែបាត់វាលេងហ្មងมันចាំបាច់តែចាំអាអាគូបរិបៈនឹងវាយមុនទេគេវាយគេវាយមុនបាត់ហើយតែអាមែនយូនេះឈួតសុទ្ធហ្មងហើយទាំងអ្នកគ្រប់ត្រូលប្រហែលអាខ្លះ10ឆ្នាំជាងអាខ្លះ20ឆ្នាំគាត់តែគេទម្រង់លេងបច្ចុប្បន្នគាត់តែគេការដឹកនាំរបស់សូខៀក្បីក្បាលហ្មងក្បីក្បាលហ្មង យប់មិញខ្ញុំនិយាយមិនមកយប់មិញអាណិតជាងគេអាណិតបងត្រីយ៉ាងណាគាត់ស្រីគាត់ខំអង្គុយមើលហើយបងព្រះសវណ្ណទៀតអត់ល្ងុយព្រឹកឡើងត្រូវទៅមើលដីឡូនៅផ្លូវខ្សែមិនផ្លូវខ្សែពីរណាគេទៅដល់អាយដល់បានសុទ្ធចូលហើយហើយបងទីថាអត់ឡើងងុយព្រឹកឡើងត្រូវលុកពេជ្រលុកអីទៀតខំអូហើយសុទ្ធបាន គេពីរស្មើវិញខំប្រាប់គាត់បងស្រីរៀនណាយើងពីរស្មើហើយទោះដឹងអីអានោះដាក់ក្លឹប3 2បាទងាកទៅខ្លួន4 2បាទមានអីទៀតបុលេងនឹងលតាកលតាឆ្លាក់យ៉ាងនេះឥឡូវមាន ហ៎ចប់ហើយឥឡូវចប់ហើយអញ្ចឹងបានថាមែនញូវាលមោមហើយវាលមោមដល់ពេលហើយវាលមោមគេហៅថាផ្លាស់ប្ដូរបរិបត្តិនៃការដឹកនាំហ្នឹងដូរគ្រូទៅវាចប់ហើយដូរគ្រូគឺដូរតម្រង់លេងហើយហើយបែកភាពមាន3ឥឡូវលោកគ្រូមានចនាគាត់ចែកផ្លឹកនេះមួយមួយមួយក្លឹបបាល់ទាត់ណាកាវើហើយលោកគ្រូមានចនាទី1ទី2ស៊ីដាន់ទី3កនទេតែអឺ មានព័ត៌មានថាស៊ីដាននេះក៏ក៏ក៏ក៏ត្រូវបានមែនយូតាកតងដែរប៉ុន្តែមិនដឹងថាគាត់គាត់គាត់មកឬអត់បើស៊ីដានបើមានបើមានព័ត៌មានថាមែនយូក៏ធ្លាប់តាកតងស៊ីដានដែរអញ្ចឹងមិនដឹងថាការសម្រេចចិត្តរបស់ស៊ីដានគាត់ព្រមមកឬក៏មិនអាហ្នឹងគឺអត់ដឹងទេប៉ុន្តែគាត់ថាបែកភាពគ្រូដែលមិនដឹកនាំនៅមែនយូគឺមាន3លោកគ្រូមានចិនណាលោកគ្រូគាត់ទេគាត់ទេបច្ចុប្បន្នគាត់នៅទនេទេគាត់អត់ទាន់ដឹកនាំក្លឹបណាទេបន្ទាប់ពីគាត់ឈប់ពី Inter Milan ហើយស៊ីដាន បន្ទាប់ពីចាក់ចេញពីរៀលម៉ាឌ្រីតក៏គាត់នៅទលេដូចគ្នាដែរអញ្ចឹងគាត់ថា3គ្រូហ្នឹងមែនយូសម្រាប់ចិត្តទៅវាល្មមដោគ្រូដោអីទៅពូកុំភ្លេចនិយាយទៀតថ្ងៃក្រោយ ពូនិយាយនៅតែនិយាយទេមែនយូនោះប៉ុន្តែគាត់ថាយើងនិយាយវាមិនអស់ចិត្តណាកូនយើងវាស្ដាយបាល់ហើយគិតមើលកីឡាករប៉ុណ្ណឹងដែរអាលេងដូចជាខ្លាចខ្លាចណា ហើយធ្វើដោយអង្ការចំនួន7 8ឆ្នាំមុនចំនួនតាសើឡើយដឹកនាំមើលពីណាដែលថាលឺមែនយូមិនខ្លាចមិនរអាគ្រប់គ្នាគាត់ថាលឺមែនយូញ័រអត់អីហើយយប់មិញគាត់ថាដូដូរ៉ាហ្វើចេញពូតាយ៉ាដូរ៉ាហ្វើចេញប្រហែលជាមានគ្រាប់ឯងមែនរ៉ាហ្វើមែនរ៉ាហ្វើមានគ្រាប់មែនទៅជានេះណាមកយប់មិញគ្នាលប៊ូស្មាឡើងប្រហែលខែហើយហើយមកយប់មិញបានមកគ្រាប់ទៀតអឺ តែវាស្ដាយស្ដាយអាអាអាតាមស្មារគេបានហើយណាវាទៅជាអាឈូតឲ្យគេសុទ្ធសុទ្ធឲ្យសុទ្ធឲ្យយំមិញ Leicester យំមិញអូយនឹងជាស្អីចូលខ្លួនទៀតលោកអើយល្អម៉ែល្អ Leicester រដូវកាលមុន Man U អត់ឈ្នះ Leicester ទេណាទាំងពីរជើងនៅ King Power Leicester ដាក់3-1មកដល់ Old Trafford Leicester ដាក់2-1ទៀតហើយរដូវកាលថ្មីនេះឥឡូវជើងទី1នៅ King Power Leicester ដាក់4-2ទៀតអឺ ឥឡូវឥឡូវឥឡូវគិតយ៉ាងម៉េចឥឡូវសងសឹកមួយ Leicester បានអត់ហើយ Jamie Vardy បើនិយាយពីគ្រាប់សុទ្ធគាត់សុទ្ធនៅនៅនៅបងប្អូនតកូ Manchester 2 2ក្លឹបហ្នឹងណាសុទ្ធតទល់នឹងក្រុម Man City ក៏សុទ្ធបាន9គ្រាប់ សុទ្ធតទល់នឹងក្រុម Man U ក៏សុទ្ធបាន6គ្រាប់នេះ Jamie Vardy Jamie Vardy របស់ Leicester City ហើយគ្រាប់សុទ្ធក៏សុទ្ធតាបងប្អូនតកូ ទីក្រុងអាបងប្អូនរួមទីក្រុងហ្នឹងអា Manchester ហ្នឹងឯង អាមែនទីនោះ9គ្រាប់អាមែនយូនេះ6គ្រាប់ណាគ្រាប់យប់មិញហ្នឹងចាំបានតែវាចប់ហើយមែនយូរឿងសំខាន់ដូរគ្រូទៅអាឃ្លោកអាចកែបានទេអាឃ្លោកបើមានអាមានអាផារ៉ាន់ទៅចេះតែជួយគ្នាណាណាប៉ុន្តែបើថាដូចជាយប់មិញអីឡាប់របស់គេអាឃ្លោកឲ្យថាជាងអូសឲ្យតែបកាយអូសបកាយញាក់មកទីឯហ្នឹងអាចប់ហើយនេះសំណាងអើយមានសោកជានៅកាងពីក្រោយអឺ ចេះយកចិត្តសោកខ្ជិលចេះគាត់ដាក់ឲ្យលេងហ្នឹងធម្មតាគាត់គ្រូផ្សេងហ្នឹងគេដាក់ Lindelof គេដាក់ Eric Bailly ដាក់ Varane ហើយអូកំហោវារដែររដែរពេកម៉ាណា4គ្រាប់ អាគ្នាឯងមិនអាគ្នាគេមិនបិទមកបិទគ្នាឯងឈួតចឹងអាឈួតហ្នឹងអាគ្រាប់ដែរអាចុងក្រោយគេហ្នឹងវាមិនតែបិទគ្នាគេវាបិទគ្នាឯង អានេះលប់លប់គ្មានថ្ងៃជាអាបាល់គេត្រូវអបផ្សាយវារត់វារត់ប្រឹងរត់ទៅឡើងទៅលើវិញឲ្យគេសុតចូលអញតានេះឈូតឈូតគ្មានថ្ងៃនេះមិនហ្នឹងវាអត់ដឹងវាគិតយ៉ាងម៉េចទេយូរមិញ4គ្រាប់និយាយទៅគឺមួយគ្រាប់មួយគ្រាប់សុទ្ធតែអាក្លុកនៅក្នុងទាំងអស់ហើយយើងមិនជេរវាល្មិចឥឡូវមិនបាច់ចាំថាពូចកចេះជេរចេះរករឿងគ្នានោះតែមើល TikTok ក្រោយតែមើល YouTube អាណាគេក៏គេកាត់ clip បោះក្លុកយកទៅយកទៅផុសដែរទៅផុសទៅគ្រប់គ្នាហ្មង អញនិយាយមិនណាយប់មិញបើតែបើទៅមើលផ្ទាល់បាទអាឃ្លោកអាឃ្លោកលេងយប់ហ្នឹងបើចេញខ្លាញ់បាយអាចបាយអាចផ្អើលពេញហ្នឹងហ្មងទៅយីស្អីក៏ទឹកដូចម៉ែអាគេបាញ់ត្រូវគ្រាប់ទៅនេះស្រែកឡើងគ្រុនណាដោយសារវាយប់មិញ4 2វាមកធ្វើភ្លើអញ្ចឹងដូចម៉ែអាភ្លើទៅនេះយប់មិញដកគេរោវាយអាឃ្លោកវាយអាឡាប់ទៅវាយអញថែមមកយប់មិញ បូកវាលេខភ្លើចឹងឯងគិតមើលអាកូនលីនដឡូថាចោលលីនដឡូវ៉ាន់ប៊ីសាកាម៉ាទិកគេចោលគ្រប់គ្នាគេថាវាគ្រប់គ្នាយំមិញយើងមិនយើងមិនខឹងវាល្មិចការប្រកួតប៉ុណ្ណាណាយើងខ្សែការពីតម្លៃខ្លួនថ្លៃយើងគេលើលោកមកធ្វើលេខដូចធ្វើលប់អញ្ចឹងហ่าអញមិនទុកទេបើ Tuchel អត់បានលេងរហូតហើយអាឃ្លោកមកចាំមកចាំថាក់ឆែលដាក់អូនចាំតែក្លុបហ្នឹងគាត់គាត់លេងដាក់ឲ្យលេងហ្នឹងកុំថាឡាយឲ្យមានធំប៉ុណ្ណេះនេះកំពស់ឲ្យ1.95ម៉ែត្រប៉ុណ្ណេះគ្មានស្ដាយស្នោឲ្យទេលេងបាល់ធ្វើដោយឯកប្រយុទ្ធអានេះសង្ស័យតែពេលមាន បាល់បែកនឹកឃើញថាអញត្រូវតែអូសឡើងអញត្រូវតែញាក់អញ្ចឹងណាភ្លេចគិតតែខ្លួនឯងលេងរ៉ូលការពារណាភ្លេចគិតអញ្ចឹងណាមិនអញ្ចឹងអឺ បានបាល់ទប់ហើយអត់អូសហើយ បានបាល់ទប់អូសឡើងអឺអើយមិនយកអីមកគិតទេអរិញហើយអាលូសនោះគ្នាប្រឹងយកបាល់ឡើងទៅឲ្យរ៉ូណាល់ដូរត់បោកមកវិញមកជួយដេញបាល់ជួយដេញជួយចូលឡើងល្មិចបើអានេះវាយ៉ាងនេះទៅហើយចាំបានន័យថាមានតែប៉ុណ្្នឹងទេយប់នេះបើពូរីអាប់សិនយប់មិញមែនយូពូអត់និយាយច្រើនគឺនិយាយទៅគឺជេរជេរអាក្លោកហ្មងហើយអាទិត្យក្រោយប៉ះលីវើពូលទៀត អាទិត្យក្រោយប៉ះលីវើពូលទៀតត្រៀមខ្លួនឲ្យទៅអាក្លោកនោះតែបានលេងហើយកុំកុំកុំកុំកុំបោរំរឿងអាក្លោកមួយនឹងបានលេងហើយអាទិត្យក្រោយប៉ះលីវើពូលទៀតហើយចុះឡើងយល់ឡើងបានដឹងបានដឹងថាចុះយំមិញអាក្លោកប្រវត្តិវាធ្លាប់ចេញ ពី Leicester តាអូអឺអាក្លោកធ្លាប់លេងនៅ Leicester 2ឆ្នាំ2017ដល់2019ចាយពេល2ឆ្នាំនៅ King Power ចឹងមកអាឃ្លោកយូរមិញវាដូចមនុស្សចេតនាវាច្រើនជាមួយ Leicester អឺដល់ហើយមានដូចឃ្លោកអរ៉ៃប៉ះដួលប៉ះដួលចឹងចប់ហើយកាយសម្បទាប៉ុណ្ណឹងអាលេងអន់យ៉ាបងទេសបាប់ទៀតមែនទេឡាប់របស់ Liverpool អត់ទេកុំទាន់អាលព្រោះអា Man U នេះម្ដងម្ដងកាត់ម្ដងកោខ្មោចចេញខ្មោចចូលនេះណាខ្ញុំនិយាយរឿង Man U ហ្នឹង មិនប្រកាសថាឡាប់បោះលីវើពូលទេណាតែទៅប៉ះអាឡេស្ទ័រគេចាញ់ Leicester 4-2ទៅប៉ះ Man U គេថាប៉ះ Liverpool Liverpool ស៊ី point មិនទេណាវាអញ្ចឹងអញ្ចឹងបានថា Man U វាអញ្ចឹងវាខ្មោចចេញខ្មោចចូលអញ្ចឹងហើយបរាជ័យយមិញគឺជាបរាជ័យលើកទី2ហើយរបស់ Man U ចាញ់ Aston Villa នៅ Old Trafford ទឹកដីខ្លួនឯង1-0អានឹង1-0ចាញ់ Aston ហើយយមិញមកបន្តចាញ់បរាជ័យលើកទី2ទៀតអញ្ចឹងបានន័យថា Man U ចាញ់ពីប្រកួតហើយ